ការហើមបែបណាទើបជារឿងគួរឲ្យព្រួយបារម្ភសម្រាប់ស្ត្រីមានផ្ទៃពោះការហើមរាងកាយត្រូវបានគេចាត់ទុកជារឿងធម្មតាសម្រាប់ស្ត្រីមានផ្ទៃពោះទូទៅជាពិសេសការហើមជើងកំពូលជើងនិងតំបន់ខ្លះទៀតនៅត្រីមាសទី3ក៏ប៉ុន្តែបើសិនមកអ្នកសម្គាល់ឃើញថាជើងម្ខាងរបស់អ្នកជាពិសេសត្រង់កំពូលជើងហើមខ្លាំងជាងជើងម្ខាងទៀត អាចជាសញ្ញាគួរឲ្យព្រួយបារម្ភដែលបណ្ដាលមកពីបញ្ហាកកឈាម។ សម្រាប់បញ្ហានេះអ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកវិធីដោះស្រាយភ្លាមភ្លាមការហាមក្នុងពេលមានផ្ទៃពោះសប្តាហ៍ទី24ហើយបន្តកើតមានម្ដងម្កាលទៀតអាចមានជាប់តាក់ទងជាមួយនឹងជំងឺម្យ៉ាងដែលគេហៅថាជំងឺសម្ពាធឈាម ជំងឺសម្ពាធឈាមនេះរាប់បញ្ចូលទាំងការឡើងសម្ពាធឈាមប្រូតេអ៊ីននៅក្នុងទឹកនោមនិងជើងហើមដែលជាចំណុចពិសេសនៃជំងឺនេះសញ្ញាផ្សេងទៀតដែលយើងអាចសង្កល់បាន